នៅក្នុងថ្ងៃនេះគឺករណាលោកតាលោកយាយសេលវ័នសេលវតីព្រមទាំងលោកយាយអបស័យលក្ខបានវិក្រមអត្តាគឺរៀបចំអត្តភាពនេះដើម្បីនឹងចម្រើនលើប្រកម្មឋាន ដែលជាកម្មដ្ឋានរបស់ព្រះបរមធាប្រាប់សម្ដែងហើយកម្មដ្ឋានមានច្រើនមានបានតែទឹកកម្មដ្ឋាននោះវាកាន់តែរៀនចប់នោះប៉ុន្តែតែដែលយើងត្រូវចម្រើនក្នុងពេលនេះគឺយើងសិក្សាអំពីអនាបានសតិកម្មដ្ឋាន គឺអនាបានគឺកម្មដ្ឋាននឹងលោកពុទ្ធជានិស្សិតរបស់សម្ដែងថាអនាបានគឺកម្មដ្ឋានណាដែលប្រាជ្ញាទីចម្រើនឲ្យបានឡើងក៏រមែងញ៉ាំប្រពុតតាមមួយដែលទិញបានការមើលប្រពុតតាម4កាលឡើងហើយប្រាជ្ញាទីអង្គធំធំស្មីស្មៀត ខំប្រឹងចម្រើនធ្វើឲ្យច្រើនឡើងធ្វើឲ្យរឿយរឿយឡើងដែលមែងញ៉ាំនៅសំពុទ្ធខាងប្រាក់ទាំង7ឲ្យកើតឡើងបានឧបនិបានសំពុទ្ធខាងប្រាក់ទាំង7ដែលកើតឡើងមកគឺអប់រំសម្បាននៅប្រទេសកថានោះការបើប្រាស់វិធីគឺការ ត្រឹមត្រូវគ្មានធៀបរហ័សរហូតប្រឡើងកំផែងខំប្រឹងសម្រានធ្វើឲ្យច្រើនឡើងឲ្យគូតាពីរហូតនេះក៏តាមធ្វើច្រើនឡើងក៏មែនញ៉ាំងនៅទីមុខញ៉ាំងតទីគឺវិជាបានដល់សេចក្តីកំណត់ចិត្តដឹងពីមុខទេគឺការវិចារនៅខាងអន្តរជាតិ កោសៈនៅកន្លែងនេះនៅបាបទៀតនេះចំណែងឲ្យពេញលេញបាននឹងគឺពុទ្ធសាសនាដូច្នេះគឺនឹងវិមុខខទាំងពីរនេះឯងហើយដែលពុទ្ធសាសនិកឬក៏ប្រាក់បរមសាស្ត្រាចារ្យព្រឹងចំណាយវធទេសនាដល់បរិស័ទ ប់ខាងយកវាហៅថាទីបំផុតនៃព្រមចរិយធម៌គឺថាទីបំផុតនៃព្រមចរិយធម៌នេះមានន័យថាគឺទីបំផុតនៃការប្រតិបត្តិនៅក្នុងពុទ្ធសាសនាសាសនាយើងនៅក្នុងបក្តីដើម្បីបានអីដើម្បីបានវិជានិងវិមុត Mm-hmm. ពីមុខរាជៈតណ្ហាទៅជារាជៈនៃអវិជ្ជាគឺយើងដើម្បីបានហ្នឹងដើម្បីបានការប្រាស់នឹងនៅចក្រារិយបត្តិនេះជាណាដើម្បីប្រាស់នឹងនៅទុក្ខបច្ចៈសមុទយបច្ចៈនៅរបច្ចៈអ្នកបច្ចៈសេចក្ដីចាក់តបតិកម្ម ឲ្យឃើញចឹងឲ្យគិតមិនចឹងសមុទយៈកច្ចៈខទុកជាណែនាំឲ្យកើតទុកឲ្យឃើញចឹងឲ្យគិតមិនចឹងនិរោធកច្ចៈខទុកជាខរំលឹកបំនៅទីនៃទុកឲ្យគិតមិនចឹងឲ្យឃើញចឹងឲ្យគិតច្បាស់អញ្ចឹង អ្នកកតញ្ញៈខកទៅជាផ្លូវគេហៅថានិរុទ្ធធាមនីបដិសតិអរិយសច្ចខកទៅជាផ្លូវប្រតិបត្តិគឺទៅគឺដំណើរទៅកម្មពីរមុទ្ធទុកនេះវិធីនៅក្នុងសម័យណាដែលប្រាជ្ញាបានឃើញនៅចក្រារិយសច្ច គឺខុសទាំង4យ៉ាងនោះក្នុងសម័យនេះអ្នកដែលចិត្តហើយចិត្តក៏នឹងកើតឡើងកាន់យកសមាធិជាអស់ហើយក៏កាត់បងនៅសង្យោជនៈជាលំដាប់ដោយតាមស្នាក់នៃសាសាសជាណាភិរាហើយថាវិមុតិនេះហើយថាវិមុតិអញ្ចឹងវិជានឹងវិមុតនឹងកើតពីអី កើតមកអំពីព្រះយគិរិចរអប់រំចម្រើនសតិបញ្ញាគឺចម្រើននៅពុទ្ធង្គៈទាំង7សតិធម្មវិរិយៈវិរិយៈបេតេបតតិសមាធិឧបេខាថាកើតពីការអប់រំចម្រើនធម៌ដែរបានបានវិជានឹងវិបត្តិមកអញ្ចឹងវិជានឹងមុខជាទូខោ ការអប់រំការចម្រើននៅពុទ្ធមគៈទាំង7ជាទួហេតុជាទួផ្លូវប្រតិបត្តិអញ្ចឹងទៀតថាកម្មពុទ្ធមគៈកម្មពុទ្ធមគៈនឹងប្រែថាអង្គនៃនៃធម៌ជាគ្រឿងត្រាស់ដឹងឬអង្គនៃប្រាជ្ញាជាគ្រឿងត្រាស់ដឹងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងគឺសតិ ខំនៅវិយៈវិរិយៈតែទេបរិទិសមាធិឧបេក្ខាហើយខតទាំង7នេះដែលកើតឡើងនៅកម្លាំងនៃព្រះយុទ្ធវិជ្ជាគឺអាស្រ័យនឹងការអប់រំចម្រើននៅសតិបដ្ឋានគឺនឹងខកស្មោះមើលរំលឹកពិចារណានៅចៅយើងនិយាយកថានឹងខកដែលលោកហៅថាសតិបដ្ឋានមួយ ហើយការចម្រើនការបាននៅសកលដ្ឋានទាំង4នេះដោយអាស្រ័យយកគ្រឿចរខំត្រឹមអប់រំចម្រើននៅអាណាបានសតិដែលហៅថាចម្រើនឲ្យច្រើនឡើងក៏រំលែងញ៉ាំសតិប្បដ្ឋាន4នៅពេញនឹងបានហើយតរិទ្ធិតរិទ្ធិឲ្យពេញលេញដូច្នេះ អាណាបានស្ទេនេះជាផ្លូវធ្វើដំណើរទៅកាន់តនទានដោយចំចំហើយគឺចំចំល្មងហើយគឺថាចម្រើនទៅបានលំដាប់នៃធម៌ហ្មងតតគ្នាទៅចម្រើនណាអាណាបានទេស្រាប់តែបានទៅប្រធាន4ហ៎ចម្រើនទៅប្រធាន4ស្រាប់តែបានទៅជាង7 ទៅចឹងចំណងទៅចឹងគេអំពើនេះគឺស្រាប់តែបានវិធីនឹងវិមុតបានអញ្ចឹងដូច្នេះខដើមគឺអនាបតិនេះដែលយើងទៅរៀនពេលហ្នឹងណាគឺថាទាំងចំណបៈទាំងឧបតនាឲ្យទៅជាមួយគ្នាហ្នឹងណាដូច្នេះពាក្យថាភាវិតាពាក្យគុណីកតាគឺការចម្រើន ពហុនីកតាធ្វើឲ្យច្រើនឡើងអញ្ចឹងអាស្រ័យនឹងនឹងនឹងខឲ្យខ្លះឥឡូវយើងសិក្សារបស់ដៃខដៃទីមួយអង្គុយពេនភ្នែនវិសេសទេសាឡង្កណ្ណបុជិត្រាអង្គុយពេនភ្នែននឹងមួយអាវាកាបាល័យនឹងមួយអាអង្គុយពេនភ្នែន អញ្ចឹងគឺដាំគុណធម៌ផ្សេងហើយគុណកាយយ៉ាងសមជយៈបង្កប់កាយឲ្យត្រង់ទៅខ្លួនហើយបង្កប់កាយត្រង់ចក្កੰវរិមខੰឧបកតេតាការនៅអង្គុយបានពេញទៅល្អហើយបង្កប់កាយត្រង់ហើយត្រូវមានមុខអោនទុកវិរតកម្មដ្ឋាន Thank you. ដល់ទៅដល់វាអត់ទៅទៅដល់បកទៅព្រះយទីនោះត្រូវមានស្មារតីរលឹកនៅដង្ហើមចេញនិងដង្ហើមចូលណាណាអបតិបបតិរលឹកនៅដង្ហើមចេញនិងដង្ហើមចូលអញ្ចឹងមាន3ណាមាន3អង្គុយចេញគ្នាបន្តកាយត្រង់ ហើយត្រូវប្រមូលចិត្តដាក់ក្នុងដើមទ្រូងនេះហើយឲ្យចិត្តឃើញចិត្តលីចិត្តសង្ឃឹមចិត្តទទួលចិត្តដឹងប្រមូលចិត្តដាក់ក្នុងដើមទ្រូងដើម្បីកាត់នៅចរន្តកាត់ចរន្តរបស់ចិត្តវាចិត្តនឹងមានចរន្តជាមួយទៅតាមផ្លូវភ្នែកវិជាសមងដាប់កាយហើយនឹងចិត្តទៅតាមវាជាមួយនឹងឥឡូវយើងសម្ដេចចរន្ត5 ដាច់ទៀតនៅពីជាចំណុចដាប់កាយទឹកតែមនោធាមួយទឹកតែមនោធាមួយគឺគេដាក់ក្នុងទ្រូងចំណុចមិនដេះដូងវាហៅថាជាកន្លែងដែលចិត្តអាស្រ័យនៅអំពីកំណើតព្រោះហត្ថយៈវត្ថុរូបតែគោលចិត្តរបស់នេះ គឺជាទីលំនៅឋាននៃសុខមនុស្សវិញ្ញាណភាពកើតនៅនឹងអញ្ចឹងយើងទៅរកនិមិត្តរកកន្លែងចិត្តឲ្យហើយនៅទីបេះដូងដូច្នេះត្រូវប្រមូលចិត្តមកដាក់ក្នុងបេះដូងវិញដើម្បីស្ដេចចរន្តទាំង5លែងឃើញលែងលឺ លែងធំក្លិនលែងទទួលរសលែងនឹងសះដៅរកចង់និយាយថាម៉េចចឹងមានអាក្រក់ចឹងមានអាក្រក់ព្រោះដំណឹងធម្មបទបច្ចៈច្បាស់ល្អមែនទេមកថាថ្ងៃគឺធ្វើដូចខ្លះវិជ្ជានិយាយធ្វើដូចខ្លះមនុស្សចេះនិយាយធ្វើដូចគោសម្រាប់គាត់ អញ្ចឹងមកនៅតែភ្នែកយើងទាំងឃើញទោះតែរវល់សិក្សាអីតាមភ្នែកនោះទឹកជាឃើញខុសឃើញទៅសំរុំមិនសំរុំថៃហ្មងនឹងតែនិយាយហ្នឹងវាជាលឺគឺដូចត្រង់វារស់មិនវារស់ស្រួលមិនស្រួលតាមទៅវិជាអនុវត្តទឹកចេញមកតែមកឃើញក្លិនណាត់ការរស់កាយសពហោរំដៅហើយ នឹងជួយនឹងជួយមិនខ្វល់ខ្វាយអំពីខ្លួនអំពីរសឆ្ងាញ់និងមិនឆ្ងាញ់ក្តៅនិងត្រជាក់គឺផ្លូវចរន្ត5ក៏ងើយកំតោចំពោះជាទាំង5ចំពោះអារម្មណ៍5តាមជា5ទឹកត្រង់តែមនុស្សទី1មនុស្សទីណាគឺថាខាងនោះយេយើងនិយាយដល់ហើយដល់ស្ដាប់ ដូចជាបុគ្គលធ្វើការនៅក្នុងការិយាល័យអញ្ចឹងឯងតែមានបន្ទុកមួយខាងក្នុងហើយមានជាចេញមកហើយមានកលែងទទួលជាមួយបើសិនជាយើងរវល់ទៅនៅអង្គុយនៅក្នុងកលែងទទួលជាហ្នឹងទឹកការការិយាល័យហ្នឹងវាអត់ទៅមុខទេ អញ្ចឹងចោលទៅចូលក្នុងកតុការយ៉ាងណាហើយមកធ្វើឲ្យចិត្តបានចាប់ធ្វើការមូលអារម្មណ៍អត់មានចិត្តណាមករំខានអត់មានចិត្តណាមកផ្ដំដល់អត់មានចិត្តណាមកទឹកតាគឺតបគឺការទៅមុខយ៉ាងណាមិនបន្ទុកចារិយាល័យដែលយើងទៅធ្វើការគឺមនុស្សទីបន្ទុកទទួលភ្ញៀវគឺសង្ឃទីនេះអញ្ចឹង អ្នកធ្វើវិបស្សនាធ្វើសមថៈកម្មដ្ឋានត្រូវធ្វើដំណើរពុទ្ធមេត្តាចេញអំពីបន្ទុកតែពួកខ្ញុំទៅទៅទៅបន្ទុកធ្វើការងារខាងក្រៅនេះច្បាស់ដែរដល់ប្រាំដល់ទាំងទីការិយាល័យខួរក្បាលទៅចុះទៅខាងក្នុងដែលទទួលស្គាល់តែប្រាំ ឃើញឃើញឃើញឃើញលីលីបានឃើញបានលីបានឃើញខ្លាំងបានដឹងរសបានកាយដឹងការប៉ះកណ្ដាលហើយចិត្តបរិកម្មខ្យល់នេះកាលណាដែលយើងប្រមូលចិត្តដាក់ខាងក្នុងហើយយើងផ្លាច់ចរន្តមកហើយចិត្តនេះលែងនឹកនឹងអីទាំងនៅទីនៅទីនេះបាននៅទីនេះហើយបានចាប់នឹងជឿស្មារតីដកដង្ហើមចេញវិញ ច្បាស់នេះចូលទៅបាទសក្តិរលឹកសោអញ្ចឹងយកសក្តិទៅសូត្រក្នុងសោមកដកហើមចូលយ៉ាងទៅនឹងចូលចូលយ៉ាងទៅដកហើមចេញមកនឹងចូលចេញមកណាចេះនេះហ៎ហ៎ទៅលេអសំខាន់ប៉ុណ្ណឹង ដើមខសំខាន់ត្រង់អង្គុយដើមភ្នែកនិងកលកាយឲ្យត្រង់ហើយប្រមូលចិត្តដាក់ក្នុងទូស្និទ្ធចរន្តទាំង5អនុភាគឺការគឺរលឹកនៅដង្ហើមចេញនិងដង្ហើមចូលតែប៉ុណ្ណឹងអញ្ញញ្ញបល័យពុទ្ធោធោចេញអត់អរៈខាងនេះអរៈ អាចមានវិសេសបល័យអត់ទាំងអស់គឺមានតែសភារលឹកនៅខ្យល់ចូលនិងខ្យល់ចេញតម្រង់មកដែលដង្ហើមចូលឲ្យជ្រៅវិញវាថាជ្រៅមួយម៉ាត់បាននៅទៅដល់បាតគូហើយដែលដង្ហើមចូលទៅតែយើងទៅកលគ្រូងាយសិនណាមិនកលទៅក្នុងខ្លួនយើងតែមកដល់ដង្ហើមជ្រៅចូលទៅវាចូលទៅក្នុងទៅមានដឹងតែខ្យល់មកចូលទៅកាត់ទៅមានចុះទៅហើយដល់ដង្ហើមចេញមកឡើងឡើងមកមិនដឹងស្ទើរឡើងមក វែងវែងស្ដាប់ជាយាមត្រឹមប្រែងតែណែដល់សិនជាមកទៅហើយចិត្តនឹងវាមិននៅចិត្តចិត្តធ្វើមកទៅបីដង្ហើមចូលបីដង្ហើមចូលបីដង្ហើមចូលបីដង្ហើមចូលតែតែប្រូចំងចិត្តថាអ្នកសិនជា គឺការរលឹកនៅដង្ហើមចេញចូលទៅវាទៅទៅចេញយើងមិនលះបង់នៅសេចក្តីព្យាយាមហើយយើងមិនដាក់បរៈនៅការរលឹកទេគឺទីច្រឡំវិញហើយបើទាញហើយទៅបញ្ចប់ទៀតទៅវិញនឹងប្រាប់មួយទៀតត្រូវយកអំណាចធ្វើចេញគ្នាខាងលើចំណាខំគ្នាជាប់ទៅចូលចិត្តទៅក្នុងដើមខ្លួន អណ្ដាតគោលជំនាញខាងលើខាងមុខទៀតយកចិត្តទៅដាក់ក្នុងបាតទូសង្កត់ចិត្តឲ្យចប់ហើយកុំបរហាងទៅចូលដាក់ចោលអត់ហើយនៅអត់ហើយទៅចិត្តនឹងជ្រើវាលែងចាញ់ហើយដែលដល់វាមូលហើយវាមិនមែនធ្វើដល់ផប់ទេគ្រាន់តែមូលចិត្តទេបានចាប់បរហាងវិញជាយើងធ្វើទៅ វាដូចយើងរំលងគូប្រោហ្នឹងគូហ្នឹងវាមិនណែនអោបវាមិនណែទឹកនឹងវាវាមិនណែឈឺដៃវាមិនណែអូរទេសហើយមនុស្សយើងក៏អូមក៏ទៅរៀនគ្នាយើងខ្សែអាញៀនផងយើងងងផងយើងខ្សែទទួលផងបានមែនទេមានអ្នកជួយចិត្តពីមុខទៀតរៀនបង្រៀននឹងដើម្បីអី ដើម្បីឲ្យគោនេះស្គាល់ការងារណាកាលណាវាខលក្រោយចាក់បទូវាមួយកាលណាទៅមុខមួយគេនឹមទទួលកាលណាងាកឆ្វេងស្ដាំខ្សែយាមគឺខំទទួលដល់តាមប្រឡងដល់វាយះទៅមកទៅទទួលមានរឿយរឿយយូរយូរទៅគោនោះវាដឹងថាអូតែគណៈតែគាត់ ដែលគាត់ថាព្រោះអត់មកដល់តែខ្លួនអញ្ចឹងគេឲ្យអញដើរទៅមុខគេឲ្យអញដើរទៅហើយដើរទៅហើយដើរទៅអញ្ចឹងផ្លូវណាយូរយូរគូនោះវានឹងខាងវាវាស្គាល់ថាអានេះនឹងជាកលរហូតដល់វាចេះស្ដាប់ភាសាមនុស្សបានទាំងអស់ស្អី ឆ្អេងស្ដាំចេញចូលទៅវឹកទៅក្រោយអវាយទៅម្ចាស់ដីដែរនៅអត់ទេយល់យ៉ាងអញ្ចឹងក៏ព្យាយាមទូមានវាយ៉ាងណាមិញលោកលោកតាចិត្តនេះលោកតានឹងលោកអ៊ំនឹងគាត់មានចរិតគាត់ទៅចឹងឯងចិត្តដែលមិនទាន់ទូមានគឺចិត្តប្រកបមកពុទ្ធៈពុទ្ធៈណាដែលមិនទាន់ទូមាននោះ chẳng tới mạng khởi thác sợ tờ á ừ. tới tôi chắc như thân lấy thầm chắc ai người qua đi du dạ, ọp sắp tăng tới kìa hỏi cho lo tới phía kia chẳng kịp chẳng mau cái gì chặt mình ai lão ai lão តែគេស្គាល់បន្តិចមកបានគឺទៅវត្តណារយមកមកទាំងព្រឹង ចិត្តអញ្ចឹងអញ្ចឹងបានលោកព្រៀបចិត្តថាបើទឹកដូចជាកាប់ស្វានោះវាស្វាមួយនៅទីជាណាដែរអត់ទេហើយទឹកដូចជាផ្លូវទូសត្វដែលនៅក្នុងទឹកហើយមានមានសត្វចាប់ផ្លូវមកដាក់ច្រាំងព្រៃនោះតែបំរោះងារទៅរកទឹកវិញទៅរកគុកវិញហេតុអីបានអញ្ចឹង អាក្រៃវាមិនស្លាប់នៅលើគោទេវាស្លាប់នៅតែក្នុងខួរហើយមិនទឹកយ៉ាងណាមិញលោកតាចិត្តនឹងនិយាយចិត្តនឹងយើងចំណែងកាលណាវាមិនវាមិនស្លាប់នៅក្នុង ខ្យល់ដង្ហើមចេញចូលដែលជាទួសមថៈនិងវិបស្សនាវាមិនស្របនៅវាមិនស្របអាលឹកវាមិនស្របអាដៃនៅវាស្របនៅអាស្រ័យតែនឹងរូបអារម្មណ៍ចាប់ពីអារម្មណ៍ស្គាំពីអារម្មណ៍រកអារម្មណ៍ថតពីអារម្មណ៍និងខំអារម្មណ៍វាស្របនៅហ្នឹងតែញាក់លឹកញាក់ញាត់ ទៅសោកទៅសប្បាយរីករាយពេលណាអារម្មណ៍អបាក់ត្រូវចិត្តនឹងសោកក៏ស្ដាប់ហូរទឹកភ្នែករវត់នៅរវត់ជើងខ្វះខ្វះអញ្ចឹងទៅពេលណាមត្រូវចិត្តទីងួនមកក្តៅក្រហាយចង់ចង់ទៅទៅទៀតមកបន្តិចហ្នឹង វាធ្លាប់ទៅនៅទៅពន្ទាស្ទីរូបសម្លេងក្លិនលួសនិងផលប្រទះហើយនឹងធម្មៈដែលជាអារម្មណ៍គាត់ចិត្តខ្លះមិនគាត់ចិត្តខ្លះដែលហើយនៅពេលណាដែលយើងយកទៅមកឲ្យមុខនឹងហើមពេញទៅវាស្មើគឺនឹងយកត្រីដល់លើទូបវាតែងតែរើទៅរករូបនឹងព្រោះវាធ្លាប់ពីធ្លាប់ផឹកធ្លាប់វិជ្ជាអស់រាប់តែមាននៃកម្ម ជាជាគេគាត់នៅនឹងយូរហើយគេគាត់នៅទាំងម៉ែទាំងឪទាំងកូនទាំងចៅទាំងមាសទាំងប្រាក់នឹងមិនចេះពេញចិត្តត្រង់ទេគឺទឹកជាបែបនេះហូរយូររបស់លំនឹងយំសោយយ៉ាងណាក៏ចេះតែត្រមនៅជាមួយជានឹងអស់តែនេះថាបើចិត្តហ្នឹងណាវាស្រួលមិនចឹងណា ហើយដល់យកមកដាក់ចំកន្លែងស្ងាត់ចំកន្លែងស្ងៀមមានចេះនៃគាត់យើងជារឿជារឿអញ្ចឹងសំខាន់គាត់អីគឺនៅគាត់មិនចាំដឹងអញ្ចឹងយើងរួមរួមដូចកូនក្មេងហ្នឹងណាអាវ៉ាអើយធ្វើទៅណាចាំនិយាយឲ្យពេកម្ដងហើយយើងចង់តែនិយាយជាមួយចិត្តទៅចិត្តអីចិត្តចិត្តឯងខំប្រឹងលឹកហោមជើងទៅទៅណាចិត្តណា ចិត្តឯងកុំទៅណាអីព្រោះកន្លែងនេះវាថាសុខសប្បាយណាហើយចិត្តដែលយើងនិយាយយូរយូរវាទៅតែបាបអីទេទាំងខ្ញុំប្រលឹកនៅដង្ហើមចេញចូលពីចិត្តហ្នឹងចាំបានពីបីដង្ហើមខូចញាក់ទៅវិញហើយពីវិញទៅពីទៅពីទៅពីពីយូរយូរស្រាប់តែកើតអីទេតាមមកជា ការសទ្ធាសខាសមាធិការគុណធម៌ការមកទៅសេចក្តីឬអរគុណតែទៅសេចក្តីឆ្អែតចិត្តសមាធិខ្លាចចិត្តរីករាយក្នុងចិត្តដោយសារអំណាចគុណធម៌ថ្មីចាក់ប្រភេទវិន័យស្ងប់កាយស្ងប់ចិត្តសមាធិចិត្តនិងកលនៅក្នុងអារម្មណ៍មួយទីមួយចិត្តនឹងចិត្តនៅណាណានេះ ឲ្យតែបានគុណធម៌តាមមកជាបីទេសុខភាពសក្ខសមាធិចិត្តលែងចិត្តចិត្តមិនមកដេកផ្អែកមកក្រេកពីជួបមកសោយនៅអារម្មណ៍ថ្មីអាហារលើក្រោយនេះជាអាហារឆ្ងាញ់អាហារគឺតាមមកជាបីទេសុខភាពសក្ខសមាធិជាអាហារឆ្ងាញ់ណាជាអាហារឆ្ងាញ់ ជាអាហារដែលទឹកមិនដែលហូបពីដើមមកស្រាប់ទទួលទទួលបានតាមមកជា បានទៅទេបានប្រតិភិបានសុខសមាធិស្រាប់តែចិត្តនឹងលែងចេញហើយលែងហើយលែងទៅហើយតាមរូបអារម្មណ៍សត្វពីអារម្មណ៍សំពីអារម្មណ៍រសអារម្មណ៍អត្តពីអារម្មណ៍សំអារម្មណ៍ឥឡូវវិការពេកអាណាគតក្នុងក្រៅដែលយើងត្រូវដំណើរលែងទៅហើយចិត្តនេះនៅតែក្នុងមហោងចេញចូលគ្រប់ទេអរិយាបថនៅដើរទៅអង្គុយចូលនឹងទៅនឹងទៅនឹងទៅនឹង បាត់ទាន់ណាបាត់មកនឹងនិយាយគឺថាចិត្តលែងចេញនឹងចិត្តនឹងត្រង់ចិត្តត្រង់វាហើយពីជិនចិត្តតាំងក្រោតទេណាគឺចិត្តឲ្យត្រង់ទៅពីចិត្តមួយហើយថាឯកតតាភាពនៃចិត្តដែលមានអារម្មណ៍មួយទៅមួយនេះសមាធិចិត្តអត់សម្មាសមាធិចិត្តហើយ ចិត្តនោះប្រាសចាកនិវរណៈដែលគេហៅខជាគ្រឿងរាំងខជាលំងមិនឲ្យចិត្តតាមកុសលចិត្តខជារញាំងបាំងនៅអនិច្ចំទុក្ខំនិងអនត្តានេះនិវរណៈកាមខន្ធៈជាបាតៈខេតមិទ្ធៈអតិចៈអតិចៈវិជិឆាសេចក្តីស្រឡាញ់ជាប់ចិត្ត ការមិនឆន្ទៈជាបាបចិត្តកំហត់កំខល់គំនិតហើយរមធៈចិត្តខ្ជិលចិត្តរួញចិត្តអូសចិត្តគុញចិត្តត្រង់ចិត្តល្បុយដេកចិត្តចិត្តក៏វិចាចិត្តអំដែតដងរស័ព្ទដល់សោតដៃប្រហាញចិត្តញាប់ញ័រក្នុងអារម្មណ៍វិជារិឆាសេចក្តីសង្ស័យទាំង5នេះក៏រលឹកយុទ្ធសាអំពីសមាធិចិត្តចិត្តមានសមាធិ កាលណាដែលធម៌ទាំងឡាយ5ដែលជាគ្រឿងបាំងជាគ្រឿងរាំងចេញផុតហើយពេលនោះចិត្តខ្លួនឯងមានពន្លឺមានពន្លឺមានពន្លឺដូចជាកែមនីអាចឆ្លុះនៅអ្វីដែលចិត្តបាននេះកាលណាធម៌ទាំងឡាយ5ចេញទៅចិត្តនោះមានពន្លឺ ចិត្តដែលអាស្រ័យនឹងសមាធិនឹងមានពលិអាចឆ្លងនៃការប្របានអ្វីដែលចិត្តគឺរូបធម៌នាមធម៌នៅក្នុងលោកនេះគ្មានអ្វីមានត្រឹមតែរូបហើយនឹងមាន វាស្គាល់ប៉ុន្តែពីណាមកស្គាល់ទេស្គាល់តែម៉ែស្គាល់តែឪស្គាល់តែបងស្គាល់តែប្អូនខ្លួនទៅមានលីវិតមិត្តទូកបីងន់ជាជូកលាក់នឹងលាក់ពេលងងគួយខ្នើយលើចាក់មានប្រាក់ចាំឆ្នាំជាក្បែរណែគឺថាស្គាល់តែអញ្ចឹងទេហើយបញ្ញត្តិធរនោះនៅក្នុងលោកក៏ហៅលោកកវោហានឹងស្គាល់មរមត្តធរទេ លើទុកជាលោកឲ្យការសម្ដែងប្រាប់វេទនាយ៉ាងណាក៏ដោយបើចិត្តនេះធ្វើត្រឹមតែភ្លឺភ្លឺអីគេណារូបធម៌អីគេណាមានវធនៅជាមិនប្រឡាក់ក្នុងចិត្តហើយមិនច្បាស់មិនប្រកបមិនជាក់ច្បាស់ទៅហើយមិនបដិវិជ្ជាមិនចាក់ចិត្ត ត្រោះទៅចិត្តនេះដល់សមាធិចិត្តនឹងកើឡើងទៅច្រាននិវរណៈ5ទៅចិត្តនឹងមានពលិស្មុតមើលទៅឃើញរូបចិត្តមានចិត្តដែលមាននៅក្នុងអត្តភាពនេះហើយអត្តភាពយ៉ាងទៅរ៉ាំងមានតែវាសំស្អាតភាពរូបធម៌នាមធម៌ឃើញចិត្តអត់តែឃើញរូបឃើញនាមហើយគ្រូស្រកកាយចិត្តហ្នឹងតែឃើញរូបឃើញនាមឃើញអនិច្ចសង្ខារនឹងអត្តា លហើយព្រះលះបងនៅពីដីប្រកាន់នៃការពួងខែនៅក្នុងខណ្ឌសញ្ញកម្មជាបណ្ដាលបណ្ដាលចាប់តាំងពីសម័យដែលចិត្តបានឃើញរូបធម៌នៃអធរតាមព្រឹកពេលនឹងសង្យោជនៈកលសឡាយក៏ជួរតរាយកាត់បង្កើនបន្តិចម្ដងបន្តិចម្ដងជាកម្មទៅអស់ទៅរហូតដល់ទីបំផុតទៅហៅពុទ្ធរៈធម៌អរហត្ត អញ្ចឹងវាថាអរហត្តធម៌មកនឹងលែងលះក្បាំងដល់គេលែងដល់ខ្លាញ់លែងដល់ខ្លាញ់ទាំងអស់ទេអរហត្តមកទេបាននៅតែលើកពុត្រចិត្តជាន់ទីជាន់ទី8ជាន់ទី8ឡើងឡើងឡើងឡើងអញ្ចឹងលះកិលេសបដាបដាបដាបដាសពផលបដាបដា គូស្រាទឹកដីប្រកាន់បដាបដាដល់គឺរឿងចិត្តនឹងហើយទៅប្រកាសមួនណាគឺកណាគួរណាបាទឬគឺតែគឺរូបធម៌នេះក៏តាមទៅនឹងហើយហើយទៅប្រកាសមួននោះក៏នឹងកើតបានអញ្ចឹងបានថាអញ្ចឹងខំប្រឹងចម្រើនអនាបាតិដើម្បីបានលើកទៅប្រកាសលើកទៅប្រកាសបានមកពីការអប់រំចម្រើននៅអនាបាតិ វាប្រាឡាធ្វើសំឡឹងឡើងនៃដើរឆោនគុយទៅរិយាប័ត្រអង្គុយសមាធិចឹងធ្វើចឹងហើយល្មមទៅក៏ឡើងពីក្រំចាំងកណៈចឹងក្រំនៅក្នុងសមាធិចិត្តអង្គុយក្នុងសមាធិចិត្តមកពីចង្ក្រមហៅចាំងកណៈចង្ក្រមហ្នឹងមិនមែនចង្ក្រមដើម្បីប្រវត្តិជនតីទេ ដើម្បីបំពេញនៅតបធរគេហៅថាអរថវិរិយោអ្នកមានជាយាមប្រារព្ធហើយហៅថាអាតាបៃអ្នកមានជាយាមដុតកម្ដៅនៅកន្លែងហើយហៅថានិកកោអ្នកមានបញ្ញា ស្ដិតកម្ដៅជាគ្រឿងរក្សានៅខ្លួនហើយហើយថាសតិមាអ្នកមានស្មារតីនឹងខ្លួនជានិច្ចកាលហើយថាសំតិជានូអ្នកមានចតេសំតិជារលឹកឡើងព្រមគ្រប់រយៈបទមានដើរចង្ក្រមអួតណាទេគឺយើងដើរចង្ក្រមដើម្បីបំពេញនៅតបៈផងព្រោះកលេសទីអង្គុយកលេសទីដើរកលេសទីនេះកលេសទីឈរមានឱកាសងើបបានអស់អញ្ចឹងចង្ក្រម មិនគ្រាន់តែតាមមហាទេទេដេកដេកយ៉ាងណាដេកព្រៀងស្ដាប់នេះដេកនេះតាតាមើលគេណាដេកនេះស្ដាប់ដែលយោគីសយោដំណេររបស់យោគីយើងស្ដាប់ជាងស្ដាប់គឺលើជាងផ្សេងជាងផ្សេងគឺលើជាងស្ដាប់ដល់យើងបានហ្នឹងគឺផ្សេងគឺលើជាងស្ដាប់ នៅលើខ្នើយហើយដាក់ចិត្តថានឹងធ្វើឧឋានសញ្ញាត្រូវឡើងនៅក្នុងសច្ចញ្ញវិញ្ញាណពេលបឋមវិញ្ញាណយើងអង្គុយនឹងចង្ក្រមហើយដល់មក10នេះដល់មក10ឡើងទៅមជ្ឈិមវិញ្ញាណដែលយើងបានធ្វើឧឋានសញ្ញាថាអាត្មានឹងត្រូវឡើងចង្ក្រមនៅអង្គុយក្នុងសច្ចញ្ញវិញ្ញាណចិត្តលីដែលយើងបាន ដល់ពេលត្រូវឡើងចាប់ទៅអញ្ចឹង